នាយវ៉ាងដឺនិងនាយត្រង់ដឺជាមនុស្សតែមួយ ឬជាមនុស្សពីរនាក់ផ្សេងគ្នាបន្ទាប់ពីមានការចុះផ្សាយតាក់ទងនឹងប្រវត្តិស្នេហាត្រីកើនរបស់តារាសម្ដែងបែបកំ pl ែងនាយត្រង់ដឺបានរំលេចតាមរយៈបទភ្លេងមច្ចរាជដែលជាស្នាដៃនិពន្ធកវីគង់ប៊ុនឈឿននិងច្រៀងដោយអធិរាជសំឡេងមាសស៊ីនស៊ីសមុទ្រស្រាប់តែថ្ងៃនេះទំព័រ Facebook ចៅកម្ពុជា បានចេញមកបញ្ជាក់ពីសមាសភាពនាយវ៉ាងដឺនិងនាយត្រង់ដឺ ដោយមានប្រិមិត្តមួយចំនួនយល់ច្រឡំថានាយវ៉ាងដឺនិងនាយត្រង់ដឺគឺជាមនុស្សតែមួយ នៅមុននេះបន្តិចទំព័រចៅកម្ពុជា បានបញ្ចេញព័ត៌មានមួយដោយផ្អែកលើការស្រាវជ្រាវរបស់ខ្លួន ដើម្បីបញ្ជាក់ទៅកាន់មហាជនថានាយវ៉ាងដឺនិងនាយត្រង់ដឺគឺជាមនុស្សពីរនាក់ផ្សេងគ្នាគ្រាន់តែមានឈាមជ័រតែមួយ គឺជាឪពុកនិងកូន លោកយិនបឿនដែលហៅនាយត្រង់ដឺ គឺជាតារាកំប្លែងប្រចាំប្រទេសកម្ពុជានាមុនឆ្នាំ1975នាយត្រង់ដឺមានស្រុកកំណើតនៅខេត្តបាត់ដំបង ដែលមានឪពុកឈ្មោះយិនផានិងម្ដាយឈ្មោះបូ លោកយិនបឿនដែលហៅនីត្រង់ដឺបានទទួលមរណភាពក្នុងឆ្នាំ1977ក្នុងសម័យខ្មែរក្រហម ឬកម្ពុជាប្រជាធិបតេយ្យឆ្នាំ1975ដល់ឆ្នាំ1979នៅតំបន់រៀម មុនពេលលោកលាចាកនេះទៅនាយត្រង់ដឺបានបន្សល់ទុកស្នាដៃសម្ដែងជាច្រើនរួមមាន ទឹកភ្នែកនាងគោចម្ប៉ាថោងជ័យប្រាជ្ញសំគមបាញ់លលោកព្រះពាយផាត់អាបុលកាសែមច័ន្ទគ្រឿហ្វា បញ្ចពរទេវីកាត់កន្ទុយលៀបកំបោរដៃឯក32អាឡែវនិងរតនាវងជាដើមចំណែកឯលោកយិនសារឹមដែលហៅថានាយវ៉ាងដឺ ឯនោះវិញគឺជាកូនប្រុសរបស់នាយត្រង់ដឺដែលបងប្អូនភៀកច្រើនតែងតែយល់ច្រឡំថាពួកគាត់គឺជាមនុស្សតែមួយនាយវ៉ាងដឺគឺជាតារាកំ pl ែងដែលមានឈាមជ័រនិងទេពកោសល្យដូចឪពុករបស់លោកដែរមុនពេលលោកលាចាកលោកនេះទៅនៅឆ្នាំ2004នាយវ៉ាងដឺបានបន្សល់ទុកស្នាដៃទាំងរឿងកំ pl ែងនិងខ្សែភាពយន្តជាច្រើនដែរហើយស្នាដៃចុងក្រោយរបស់លោកគឺរឿងខ្មោច4សាសដែលជារឿងបែបកំ pl ែងសុទ្ធសាធ អូអូអូក្មួយបាទអានេះម្ដាយនឹងហើយគឺភក្តីនោះណាហើយនេះជាម្ដាយរបស់នាងភក្តីនឹងណាហើយម្ដាយនាងអូម្ដាយយ៉ាងម៉េចជ្រាបសួរ ដៃថ្វាយព្រះកូនអូអាយ៉ាកូនប្រហែលស្ដាយណាដល់ម៉ែមើលកូនមិនឃើញណាកុំណែណែផ្លាក់អោផ្លាក់អុយណាកុំខ្ញុំចិត្តទៅណែលោកក្មួយកុំប្រកាន់នឹងគាត់គាត់ពិការភ្នែកទីអូពិការភ្នែកអញ្ចឹងតាបានទីមើលមិនឃើញណែណែអូណែណែអូម៉ែចង់ស្គាល់កូនប្រុសណាឲ្យម៉ែសុំស្ទាបតែមើលចូលលោកចិត្តម៉ែថាកូនម៉ែចិត្តធម៌ល្អណា ទីមាត់ដូចមាត់ត្រង់ដូចក្នុងកុនកាលម៉ែមើលឃើញនៅផ្លែភ្លឺណាទីសើចក៏ដូចត្រង់ដូចបេះបិទត្មងហើយ